អាណិតណាស់ក្រោយជិះម៉ូតូកញ្ចាស់ស្កាត់ទៅជួបអ្នកស្រីត្រីដាណាបុត្រសីហាពលពាកស្ដាយទៅ កាន់អ្នកម្ដាយថាគេនៅចាំបានថាកាលពីដើមឆ្នាំ2022ម្ចាស់ពានរង្វាន់កម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី1លោកបុត្រសីហា បានសន្យាឈប់ធ្វើឲ្យឪពុកម្ដាយរបស់ខ្លួនពិបាកចិត្ត ក្រោយពីជ្រុលខ្លួនមួយពេលតាមមិត្តភ័ក្តិនោះ បង្ហោះភ្ជាប់ជាមួយរូបថតរបស់អ្នកម្ដាយនាពេលនោះបុត្រសីហាបានរៀបរាប់ថាអរគុណអ្នកម្ដាយដែលបានផ្ដល់កំណើតខ្ញុំទោះបីក្នុងគ្រួសារអ្នកស្រុកស្រែជីវភាពមិនសូវធូរធារតែពុកម៉ែផ្ដល់ក្តីស្រឡាញ់ដល់កូនចៅគ្រប់គ្នា ក្នុងមួយជីវិតរបស់កូននេះសូមគុណលោកទាំងពីរមិនគ្រប់ឡើយឲ្យកូនសំទោសផងណា ដែលពេលកន្លងមកធ្វើឲ្យពុកម៉ែពិបាកចិត្តគិតពីខ្ញុំកូនសន្យាឈប់ធ្វើឲ្យម៉ែពិបាកចិត្តទៀតហើយមើលថែ សុខភាពវិញណាម៉ែណា ក្រោយពីសន្យាជាមួយអ្នកម្ដាយរួចមកបុត្រសីហាក៏មិនទាន់មានទីផ្សារសិល្បៈឡើងវិញឡើយប៉ុន្តែថ្មីថ្មីនេះរូបគេដាច់ចិត្តជិះម៉ូតូកញ្ចាស់ពីខេត្តកំពង់ស្ពឺ ស្កាត់មកជួបអ្នកស្រីត្រីដាណាដើម្បីសុំជំនួយ អាចឲ្យខ្លួនធ្វើបទចម្រៀងបំរើអារម្មណ៍អ្នកគ្រប់គ្រងឡើងវិញនោះជាការឆ្លើយតបអ្នកស្រីត្រីដាណាបានផ្ដល់ឱកាសឲ្យ ហើយរៀបរាប់ក្នុងសំណេរបែបនេះថា អ្នកណាខ្លះស្គាល់ប្អូនបុត្រសីហាឥឡូវគាត់ចង់វិលចូលសិល្បៈវិញ និងមានបំណងចង់ចេញចម្រៀងថ្មីថ្មីតែគ្មានលទ្ធភាព អ្នកណាក៏ធ្លាប់មានកំហុសដែរតែសំខាន់ចេះកែខ្លួនអាចចាប់ដើមអ្វីៗជាថ្មីឡើងវិញសម្រាប់ខ្ញុំ។ ស្រឡាញ់អ្នកមានសមត្ថភាពចូលចិត្តផ្ដល់ឱកាសនិងជួយដល់អ្នកដទៃដែលមានឆន្ទៈពិតៗសង្ឃឹមពួកគាត់ អាចសម្រេចគោលបំណងខ្លួនឯងនិងជូនពរសម្រេចគោលដៅក្រោយពីជួបអ្នកស្រីត្រីដាណារួចមក បុត្រសីហា បានបង្ហោះរូបថតជាមួយអ្នកម្ដាយហើយពោលពាក្យយ៉ាងកំសត់ថាតាណ້ອຍឲ្យស្អាតដោយបងបងលោកគ្រូលោកគ្រូបុគ្គលិកធនាគារម្ដងមើលតែតាណ້ອຍស្អាត មានអ្នកណាដឹងថាយើងអត់លុយ សំខាន់ស្អាតសិនមែនអត់បងប្អូន នេះជាអ្នកមានគុណសំលេងរងើរងើរាល់ថ្ងៃ ដើម្បីតែកូនក្បាលខូចម្នាក់នឹងតែម៉ែចាស់ហើយតើបានអ្វីនឹងឆ្ងាញ់ដូចយើងក្មេងទៅបើកូនមិនទាន់រកអីបានច្រើនផងខុសមួយពេលម៉ែអើយម៉ែស្ដាយដល់ហើយ គួរបញ្ជាក់ថានៅក្នុងជំនួបជាមួយអ្នកស្រីត្រីដាណា គេមិនដឹងថាបុត្រសីហាទទួលបានជំនួយអ្វីខ្លះពីថកែហាងពេជ្រចិត្តធររូបនេះឡើយ។ តែបើតាមម្ចាស់ពាន The Voice Cambodia រដូវកាលទី1រូបនេះបានបញ្ជាក់ក្នុងសំណេរលើទំព័រ Facebook ខ្លួនថាធ្វើខ្លួនបែបនេះស្អាតនៅបងប្អូនចង់ស្លៀកពាក់ឲ្យលយពិសេសចង់ថតបែបកូរ៉េកូរ៉េម្ដងមិនដែរបងប្អូនកុំភ្លេចជួបគ្នាស្អែកជួយទិញផលិតផលដែលខ្ញុំឡាយផងបងប្អូន បើ បាន150ក្នុងមួយសប្តាហ៍នោះខ្ញុំនឹងអាច មានអ្វីគ្រប់យ៉ាងដើម្បីធ្វើបទចម្រៀងឲ្យបងប្អូនពេញចិត្តម្ដង។ ពិសេសបើបាន300កញ្ចប់ក្នុងមួយឡាយខ្ញុំនឹងបានរង្វាន់ម៉ូតូមួយគ្រឿងជិះសម្រាប់ដើរច្រៀងហើយអញ្ចឹងកុំភ្លេចណាបងប្អូន ជួយទិញម្នាក់មួយខ្ញុំនឹងបានគ្រប់តាមអ្វីដែលក្រុមហ៊ុនជួយខ្ញុំហើយកុំភ្លេចណាបងប្អូនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ